Santa ចាយតាំងពកាំងសិរសានមាមេតាញ់ចាពទាំងអេមេសាការិអតិពជាយាមេស្វខតោយកាយតាសម្មាសន្តន្តេកាអកាលេកា นาสัญญาตังธรรมเนวเสราสานามิอเมตัญจะธรรมเนวเอเมสังกาเรอาติปอยเจเยมิสัมปันเตตังโนยะกาเวตาสาวกสังโฆ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 Thank you. 太、太、太难了，真的、真的、真的。 ขยมพลังมาสู้อารมณ์เนียมเรียทำให้เรียกามานุมองจิตนกจับบเนาสูงช่วยสาปการมวยจีเป็นต่อเรียกเอาเอฮ็ดชายยังเอเฮ็ดมิดมิดนาตัวเดี๋ยวไป អេហិអតិឆាយៈអេហិមិមិមណាទ្វាយមិស្វហៈទ្វាយបតិអ៊ីកមកសង្គ្រោះទីវិសាននោះវិញមិនតំមកទៅជាសូមគ្រប់គ្រងជួយតាមថែរក្សាគុណចៅញាតិញោមពុទ្ធបរិស័ទពញាលោកតាឲ្យបានសេចក្តីសុខសេចក្តីចម្រើនចាប់តាំងពីពេលនេះតទៅសូមព្រះអង្គប្រោះព្រំប្រទមនការពារបញ្ជានៅបាត់គ្រប់យ៉ាងពីសេចក្តីអន្តរាយទាំងឡាយទាំងពួងសូមឲ្យវិនិច្ឆ័យចាត់ចាយចាប់តាំងពីពេលនេះតរៀងទៅ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

រៀបចំដល់ដើម្បីនៅក្នុងព្រះគុណទូចឯកទេសផងបងអង្គហើយរបស់ឯកទេសឯកទេសមកសិទ្ធិបាទខ្ញុំជឿហើយខាងចូលសេនារបស់ហើយគឺក្រុមតាមប្រទេសទេរបស់ខ្ញុំមិនណាអានេះគោរយបាញ់បាញ់ទេណារយបាញ់បាញ់ទេ

ចយន្តុទេវៈចលៈផលៈវិសមេយកកន្តពនិយាសន្តិគេយ៉ាងមុនិរវិជ្ជនាសាធុមេសុបន្តុធម្មសវនកាលោ Dawah សូមអរតនាព្រះគុណទាំងដើម្បីទៅគ្រូប្រាអាចអរព្រះអរដែល7ចិនទៅគ្រូប្រាអាចអរព្រះអរស្ទើរ7ម៉ឺនតាមតាមប្រឡំណាអ្នកគ្រូហើយណាអ្នកគ្រូហើយណាអ្នកពុកពុកពាក់ពាក់ទូទូសំខាន់ព្រះស្វាហាទូសុំនៃតាមព្រះមានថាព្រះទូណាតាមកម្មស្វាហា ឧកាសៈខ្ញុំប្រកាសណាសូមរតនាព្រះបរមីព្រះកំហែងព្រះអាបានមកមកស្ថិតឯចិត្តខ្ញុំប្រកាសណាសូមជួយ ទីនេះឲ្យបានសុខសប្បាយគ្រប់គ្រប់គ្នាតឡងអាគូសាគូសាគូតាយោហើយពីក្រុមអង្គនេះគឺគ្រូផ្លេងគឺឡើងយោទាំងពិនពៀនទាំងហៅព្រះយ៉ាងដាក់លើកទៅពីអង្គ ដីអីដល់ដល់កៃនៅនេះដើមព្រឹក្សានឹងព្រះយាស្បាតទីស្រីចង្កាយនឹងកតុកមៀកឡាយ ដែលស្ថិតនៅទីទឹកទីគោគឺទីមរៀបថ្មើ នៅលើជុំវិញទីជីនេះដីសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅព្រះសទ្ធិដែលជាពឿរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះពុទ្ធម្ចាស់នឹងចម្រើននៅព្រះបរិទ្ធក្នុងពេលឥឡូវនេះសូមលោកអ្នកស្ដាប់ ធ្វើទាំងអស់នៅសយគោរពអរតនង្ករមិឧកាសវិបតិបរិពិហាយសពសម្បតិសេតិយាសពតុកសពភ័យសពរោគវិនិស្ស័យបរិតੰងព្រੂតិមង្គលੰបោពិគុណចាស់ ចម្រើននៅព្រះបរិទ្ធជ័យមិនគួរដើម្បីការពារវិជានៅបាត់ទ្រឹស្ដីអន្តរាយទាំងឡាយទាំងពួងដែលកើតឡើងហើយដីឬមិនទាំងកើតឡើងហើយដីនោះសូមឲ្យវិញ្ញាណបាត់ទៅសូមឲ្យបានសម្រេចនៅសម្បត្តិគ្រប់យ៉ាងដើម្បីកម្ចាត់រូបពេញរូបទាំងអស់ឲ្យវិញ្ញាណបាត់ទៅរតនង្ការោមី កាន់ទាំងសរសៃ32កាន់អស់សត្រូវមនុស្សចប់មួយផងទៅឧបឧបាអ្នកពេធនអ្នកពេធោចលោកញមកកកកាន់កាន់អទាំងជើងកាន់ទាំងដៃកាន់ទាំងសរសៃ32កាន់អស់សត្រូវមនុស្សចប់មួយផងទៅឧបឧបាតនាទេពវៈតអរហតសម្មាសម្ពុទ្ធសាសនា ចិត្តយ៉ាងចិត្តយ៉ាងមនោសានាងទេវមនោសានាងចិត្តយកទេចិត្តយកទេសាបតសាសៃកតោយ៉ាងអាយ៉ាងមានរសចាកំណតោកំណតោចិត្តយកអាចិត្តយកមកទេយងមកទេតាមកទេតា ផងមួយយើងខ្ញុំប្រកាន់បានថ្លៃផងទាំងព្រះបព្វជិតទាំងបព្វជិតបានមកជួបជុំគ្នាហើយបានមកជួបជុំគ្នាហើយទីនេះក្នុងទីនេះហើយអ្នកចិត្តពេកអរិយហើយអ្នកចិត្តពេកអរិយបានប្រពោច័យបានប្រពោច័យព្រះមហារិស័យព្រះមហារិស័យស្វែងរកគុណធម៌ព្រះអង្គស្វែងរកគុណធម៌យ៉ាងទីថាយ៉ាង โนกัมมังปะไนตีเตปะเจเทนาปะเจเทนาในการมานละพันตันเตเอเมเรเม ពធានាកាកបតបមោទិសនាខាតាំងសមញ្ញកលំសពតិតាំងសរកតាំងសកណោសមហតចសយខាងប្រមយារិសពតិធិនាកាយកម្មងនិចកម្មបតិធិនាបតិធិនាមនោកម្មងបលិទីទេបតិធិនាបតិធិនានិកាយត្វានិលបានតន្តេធិនេអភិសេកេសកពតិនាកាកបតបមោទិសនាខាតាំងសមញ្ញកលំសពតិ តាំងសហកេតាំងសុខណោសមហតោចសយៈតាំងប្រមចារីសពតៈកេណាំកាយកម្មំវាចាកម្មំបតៈកេណាំបតៈកេណាំមโนកម្មំបណៃទីទេបតៈកេណាំបតៈកេណានិកាត្មានិរហន្តេបាទទេទេ យៈភូតានាងបាបានិរវេរណាបរតាសានុភាវេនអន្តវាទេសាងឧបាទវេណហតយៈភូតានាងបាបានិរវេរណាបរតាសានុភាវេនអន្តវាទេសាងឧបាទវេណហតយៈភូតានាងបាបានិរវេរណាបរតាសានុភាវេនអន្តវាទេសាងឧបាទវេណ លបតាបច្ចេកានាជាយ៉ាងកលាអរហន្តានាចតេជានរកាំបន្ទានិសាពេសោសពេពុទ្ធាបលបតាបច្ចេកានាជាយ៉ាងកលាអរហន្តានាចតេជានរកាំបន្ទានិសាពេសោសពេពុទ្ធាបលបតាបច្ចេកានាជាយ៉ាងកលាអរហន្តានាចតេជានរកាំបន្ទានិសាពេសោ Oh, ខោរពចំពោះកោដល់មេត្តាមេតាគុណគ្រូឧបជាយាចាគុណញាតិទេកាចាទីសណ្ដានជីដូនជីតារស់នៅដីណាលោកចាស់ចៃឋានសូមជឿលកផលពុទ្ធសាសកលកានសិលសត្វស្ដានដែលខានផុតទឹក អត់មានជាតិនេះក៏ទៅជាតិមកទៅឲ្យបានសត្វដល់និតិវិមានគឺវាបានតវនៅឯកយើងថាពេលលោកកម្មនិយាយសត្តាជីវន្តហារហេតកម្មអនុញ្ញាតខោជានឹងសាពេលលផនធម្មនិជាប្រសា